ខ្សែអត្តលេខ24នឹងតិចធ្ងន់ហើយស្មារតីសតិហ្នឹងមកនៅលើស្មារតីយើងទាំងអស់នឹងតិចធ្ងន់លើស្មារតីធ្វើការអីធ្វើការដោយស្មារតីទាំងអស់សតិនឹងចិច្ចនៅក្នុងស្មារតីអត់មានចេតនានៅ ស្មារតីទេរយៈបត់4អ្នកដែលនឹកខ្យល់ ដេកដើរថោអង្គុយនៅក្នុងខ្យល់អ្នកចម្រើនអក្សរទាំង32ដេកដើរថោអង្គុយអក្សរ32អ្នកដែលចម្រើនកសិនដេកដើរថោអង្គុយនឹកកសិនទៀមខ្លួនហើយកន្លែងអង្គុយត្រឹមណាស្រួលទៅទៅនឹងណាស្រួលទៅនឹង តូបស្រួលមិនតូបខំសភាស្រួលខំសភាក្រោមដើមឈើស្រួលក្រោមដើមឈើកដាវាស្រួលនៅកដាវាងាត់ផ្ទះស្រួលនៅងាត់ផ្ទះមកចប់កណាស្រួលស្នងតែដល់កន្លែងយើងខ្លួនសបោហើយចម្រើនធរដំណងដាំបាយដាំបាយដំណងបិណ្ឌបាតបិណ្ឌបាតបាយហើយសញ្ញាបន្តិចទៅក្រោយឡើងចម្រើនធរទៀតរហូតដំណងភេសជ្ជៈភេសជ្ជៈ ចម្រើនខត់ទៀតដំណងស្វែងគុំចេះស្វែងគុំចេះចម្រើនអូយចម្រើនខត់ទៀតរហូតដំណងដីលក់លក់លក់ដំរួនឡើងសបាខត់ដឹកខត់ទៀតវល់ចឹងសតិអញ្ចឹងបុគ្គលម្នាក់ម្នាក់គិតតែរឿងខ្លួនអត់មានគិតពីនរណាទេគឺគឺយើងត្រូវខំប្រៃកុំនិយាយកុំស្ដីអីច្រើន គឺចិត្តតែពីចម្រើនកម្មដ្ឋានជាប់ជានិច្ចយកទីគំរៀងខ្លួនក្នុងមួយទឹកហ្នឹងឲ្យកើតទៅអស់អ្នកអាណាបាក៏កើតទៅចប់អ្នកអាការៈក៏កើតទៅចប់ អ្នកកតិនក៏កើតទៅចប់មកទឹកនេះអត់បធូរទេហ៎អត់ទេអត់ទៅទេតទាំងអស់អាការៈទាំង32នឹកបណ្ដោយផងប្រជែផងនឹកទៅហ្នឹង ពីសក់ដល់ម៉ូតដឹកពីពីម៉ូតដល់ដល់សក់អញ្ចឹងព្រះអង្គត្រូវទិញទិញឲ្យចាំបដោយបជាព្រោះទិញហ្នឹងណាដល់ពេលចម្រើនទិញដល់ណាចម្រើនដល់ដល់ហ្នឹងចម្រើនម្ដងទិញម្ដងចេញពីចម្រើនមកទិញដល់ពេលចម្រើនទិញចាំបាន2ម៉ាត់ចម្រើន2ម៉ាត់ហើយទិញមិនទិញទៀតចាំបាន5ម៉ាត់ចម្រើន5ម៉ាត់ ចាំបាន20ម៉ាត់ចម្រើន20ម៉ាត់ចេះតែចម្រើនរហូតដល់32ចាំបណ្ដោយចម្រើនបណ្ដោយដល់រហូតដល់បជាចម្រើនបណ្ដោយចម្រើនបជាហ្នឹងទៅតាមចាំតតហ្នឹងរៀងរៀងសួនហើយហើយខ្ញុំកណាចាំតែបកធေါ်នេះណាបកសម្រាប់ឲ្យបងកើតទៅវាធေါ်នេះសំខាន់គឺលះបង់កង្វល់ លះកង្វល់ឲ្យខ្វល់តែបាយហើយទឹកចោះខ្វល់បាយទឹកលះបងកង្វល់ខ្វល់បាយហើយទឹកចោះនឹងរត់យកហើយឥឡូវសូមបញ្យល់អំពីវិធីប្រើអរិយាប័ត្រពេលអង្គុយពេលភ្នែក ជើងស្ដាំអញ្ចឹងស្រួតលើជើងឆ្វេងអញ្ចឹងយើងទម្លាប់អង្គុយនៅណាក៏ដោយគឺរឿងអង្គុយសាមញ្ញធម្មតាគឺយើងអង្គុយពេនស្នែនអញ្ចឹងមកនៅកម្មដ្ឋានជាពិសេសគឺពេលអង្គុយសមាធិគឺនៅក្នុងស្នែនទាំងស្រីទាំងប្រុសទាំងយាយទាំងតាទាំងលោកសំទាំងកុហកទាំងបព្វជិនពេលចង្ក្រង់ ចង្ក្រមវាដើរណាពេលចង្ក្រមពេលដើរនឹងចង្ក្រមចង្ក្រមបរកម្មទៅតាមធម៌របស់ខ្លួនបើអ្នកអនាបាទៅតាមជំហានមិនហើមចង្វាក់ខ្យល់ចេញចូលចេញចូលត្រូវនឹងជំហានត្រូវនឹងខ្យល់អ្នកចម្រើនអាកាសចង្សាទៅពីពេលចង្ក្រម នឹកសក់រោងកញ្ចក់ថ្មីស្បែកពេលចង្ក្រមយកតែមួយក៏បានដែរយកតែមួយម៉ាត់ណាមួយមកមកចង្ក្រមញ៉ារៀនអាប៉ោពេលចង្ក្រមដឹកទឹកអញ្ចឹងដឹករៀនរៀនខ្លួននឹងពេលចង្ក្រមណាមកជំហានមកជំហាននេះ ដល់ចង្ក្រមចឹងទៅចង់ឈរឈរសង្រួមគុំជើងជើងយើងឈរឲ្យគូគ្រាតុំនេះចឹងឈរចឹងខ្មិចសងំចឹងទៅនឹកណាពេលដេកពេលសម្រាកថ្ងៃដូចយប់ផ្អៀងស្ដាំនេះ ជើងស្ដាំជើងឆ្វេងត្រួតលើជើងស្ដាំកុំផ្អៀងឆ្វេងហើយថតឃើញផ្អៀងឆ្វេងដំណេកមាន4ដំណេកជាបរិភោគកម្មផ្អៀងស្ដាំនឹងលោកយកធិតបរោះហើយដំណេកអ្នករកខផ្អៀងឆ្វេងដំណេកអ្នកស្លាប់ប្រែតផ្ងាដំណេកមួយទៀតដំណេករបស់ប្រពុទ្ធ នៅក្នុងសៀនអញ្ចឹងកាលណាបើសិនជាព្រះអង្គស្អៀមស្ដាំចេះសកត់បេះដូងកាលណាសាក់លបងហើយទៅវិញឯងណាស្អៀមឆ្វេងបើស្អៀមស្ដាំបេះដូងនៅលើគឺចង្វាក់ខ្យល់រត់ស្រួលអញ្ចឹងធ្វើម៉េចឲ្យបានស្អៀមស្ដាំពេលថ្ងៃពេលយប់ដូចគ្នាអញ្ចឹងពេលដែលស្អៀមស្ដាំនឹងធ្វើម៉េចអនាបា ប្រមូលចិត្តដាក់ក្នុងជើងតាមចោលក្នុងពោះចេញចូលចេញចូលយូយូយូយូយូលូកក្លឹបបាត់អ្នកចំណានអាការៈទាំង32ផ្អៀនស្ដាំសក់រោងវិចោស្វែងស្វែងទៅបាត់ហើយបើមិនទៅបាត់ទេលែងអាការៈទាំង32មកដាក់អាណាបាបន្តិចបន្តិចលូតបាត់អ្នកចំណានប្រសិនផ្អៀនអោប្រសិនបាត់ធ្វើការ សញ្ញាណឲ្យលក់ដកពីកសិនមកដាក់អាណាបានសតិហើយលក់ទៅអញ្ចឹងអាណាបានសតិមួយ អ្នកចម្រើនកសិនក៏ត្រូវប្រើអ្នកចម្រើនអាក្រាប់យ៉ាងសន្តិវិក៏ត្រូវក៏ត្រូវប្រើប្រើក្នុងគណៈណា នៅពេលណាយើងហត់នឿយក្នុងការចម្រើនអាការៈទាំង32ត្រូវថយមកសំណំក្នុងអនាបានទេអ្នកចម្រើនកសិន នៅពេលណាហត់នឿយក្នុងការបរិកម្មកសិនត្រូវថយមកនៅក្នុងអនាបានទេ អញ្ចឹងអាណាបានតិជាធម៌មួយដែលយោគី គ្រប់រូបត្រូវស្ថិតនៅជាធម្មតាអញ្ចឹងបានជាកម្មដ្ឋាននេះមុននឹងរៀនកម្មដ្ឋានណា ទៅ ចេះអាណាបានតិមុនទាំងអស់គ្រប់កម្មដ្ឋានយល់ទេព្រោះធម៌នេះជាធម៌ប្រអរិយបុគ្គលទាំងឡាយលោកតែងគុំនៃ ជាប្រក្តីធម្មតាសតិប្រឋាននោះនេះអាណាបានតិហ្នឹងគឺជាធម៌អចិន្ត្រៃយ៍អញ្ចឹងអ្នកដែលរៀនបឋមវិបស្សនា បើកកពស់ឡើងរៀនសើរៀនសិក្ខាបទរៀនអីក៏ដោយគឺអាណាបានសតិទាំងអស់កាលណាចេះអាណាបានសតិកម្មដ្ឋានមួយហើយបានយើងបំបែកកម្មដ្ឋានដទៃទៀតព្រោះអាណាបានសតិជាកលែងឈប់សម្រាករបស់យោគីវយោគីវិចរដែលចម្រើនកម្មដ្ឋានដទៃហើយពីព្រោះអាណាបានសតិរំលឹកនៅវិតកៈសម្រាប់បុគ្គលអ្នកគិតច្រើនចោះចម្ពាក់ច្រើនគេឲ្យចម្រើនអាណាបានសតិ អត់ទាន់ទេយាយអត់បានទេសសាក់យើងផឹងណាយើងអត់មានធ្វើទេនៅស្រុកនេះមានតែប៉ុណ្ណេះឯងដោយលោកយាយខ្ញុំ3នាក់អញ្ចឹងណានាចិត្តបលាយចិត្តបលាយទៅចិត្តបលាយបណ្ដើសក់អូមកចោស្មើងស្បែកអ្នកកសិនចិត្តចិត្តចិត្តចិត្តចិត្តចិត្តអ្នកអនាបាចិត្តបលាយបណ្ដើដង្ហើមចេញដឹងចូលដឹងរៀងរៀងខ្លួន ធ្វើអីធ្វើទៅដៃចិត្តនឹកកម្មដ្ឋានរៀងខ្លួនហើយបើព្រះអង្គបងលោកសង្ឃយើងវិញនឹងរវល់អីផងអត់បើខំឃើញនេះស្រីហើយយកអស់កន្លែងហ្នឹងហ្នឹងហើយបើខំឃើញនឹងកន្លែងណាឃើញចិត្តទេទីមួយតោកក៏ស្ងាត់កន្លែងក៏ស្ងាត់សង្ហានបិណ្ឌបាក៏ងាយស្រួលទេសជ្ជៈក៏ងាយស្រួលហើយអត់មានពិបាកអីផងវាស្រួលទាំងអស់ហើយ មានន័យបាក់កគឺទម្លាប់ចម្រើនកម្មដ្ឋានប្រារហន្តទាំងឡាយលោកលោកតែយាមលោក3បឋមយាមមជ្ឈមយាមបច្ឆមយាមពេលល្ងាចចំក្រមនឹងអង្គុយចំក្រមបានន័យថាដើរអង្គុយអង្គុយទៅណែនមិនមែនពេលល្ងាចទៅដេកទេណា បើឡើយថាពេលល្ងាចខ្ញុំក្រំនឹងអង្គុយទម្លាប់ទម្លាប់ឲ្យបានបើសិនជាអាសាល្ងើយដេកត្រូវរកហេតុហេតុអីបានល្ងើយដេកល្ងើយដេកកើតឡើងដោយហេតុពីរបីយ៉ាងទី1បាយតាំពោះអ្នកហូបបាយល្ងាចតាំពោះល្ងើយដេកទី2 ការងារហត់នឿយច្រើនអ្នកដែលមានការបដិសេធច្រើនអស់កម្លាំងនឹងឯដេកទី3ទម្លាប់ខ្ជិលសម្រិនអានឹងល្ងុយដេកណាទៅតាមហេតុហ្នឹងណាអញ្ចឹងយើងត្រូវសាច់ទម្លាប់នឹងទាំងអស់អញ្ចឹងបានជាអ្នកចម្រើនកម្មដ្ឋានត្រូវលះបង់ការងារបដិពោធ នេះបើយើងចង់និយាយវាខ្លាំងទេមកពេលដែលយើងមកធ្វើធម៌ហ្នឹងថា2ថ្ងៃឬ3ថ្ងៃគឺលះប៉ុណ្ណឹងមកលះមកពេលហ្នឹងជុំគិតទេចង់និយាយទេចឹងចាំដល់ថ្ងៃចម្រើនហើយគិតទៀតអពេលថាមកថាមក2ថ្ងៃ3ថ្ងៃហ្នឹងគឺគិតទៅគឺប៉ុណ្ណឹងថ្ងៃគឺអត់មានខ្វល់អីគឺគិតទៅពីចម្រើនណាយើងយើងហាត់ប្រើចិត្តយើងហាត់ប្រើចិត្ត គឺថាមកពេលណាដែលយើងលះបង់គឺពេលហ្នឹងមកធ្វើពេលហ្នឹងមកហូបបាយច្រើនមួយដេកអញ្ចឹងបើហូបបន្ថយយកចូលអត់បាយល្ងាចទាំងអស់នេះដែរតាលបងមកកើតធរហូបថ្ងៃត្រង់ឲ្យច្រើនច្រើនហ្មងណា 3ឡូឲ្យហើយប្រងហើយមកនិយាយឯគាត់ណាធ្វើជាជាឯតាហើយទម្លាប់មួយទៀតអ្នកដែលងោកក្រាតងុយដេកជាចរិតលះបង់គឺដោយការចង្ក្រមបងចង្ក្រមមួយអង្គុយនៅកណ្ដាលវាមួយគឺជាវិធីលះបង់មួយដេកលុបមុខលុបមុខមួយព្រះអង្គអង្គុយងប់ ទៅងុតលុបមុខមកណាហាត់យូរយូរទៅបាត់បាត់ងុយទេហើយបើថាបើព្រះអង្គឲ្យតែយើងងុយដេកទីរកខ្នើយហើយតើហើយអត់ផ្លូវទេកម្មដ្ឋានហ្នឹងគ្មានបានអីទេស្រ័យហើយអានិតនៃចរិតចាស់ដែរដល់ម៉ោង10ម៉ោងដេកម៉ោង10ណាទេណាម៉ោង10ដេកដូចកណាទូលចឹងណាស្ទឹងស្អៀងស្ដាំហ្នឹងហ្មង អត់មានប្រើអរិយាប័ត្រអីគឺផ្អៀងស្ដំកំណត់កម្មដ្ឋាននិងក្រោលឡើងក្នុងបច្ឆមយាមដល់ពេលក្រោកវិយប់ប្រារហន្តលោកក្រោកម៉ោង2គេហៅបុគ្គលដែលប្រារព្ធជាយាមនោះតែ4ម៉ោងឯងលោកសម្រាប់នោះតែលោកប្រើដូចជាយាមខ្លាំងនោះលោកសម្រាប់4ម៉ោងឯងបានមកប្រអងអត់មួយ សឹម5ម៉ោងទៅម៉ោង3អីខោកបើអត់មួយទៀតនឹងក៏ថែមតិចទៅតែកុំឲ្យហួសអំពីម៉ោង3កន្លះព្រះអង្គទៅលើពី3កន្លះចូលដល់ម៉ោង4ម៉ោង5ហើយចប់ហើយណាអញ្ចឹងធ្វើម៉េចរៀនបំពេញសេចក្តីព្យាយាមរបស់ព្រះអង្គនេះឲ្យល្អបំផុតនៅពេលចិត្តភ្លឺ3កន្លះ4កន្លះ5ប៉ុណ្ណឹងណា ហើយបើលោកយាយលោកតាវិញគាត់បើថាម៉ោង4ឲ្យបានខំដល់ពេលម៉ោងបបដែរម៉ោងកែមកកាប់ភ្លើងហើយអង្គុយថតបានតិចទៅមូលអារម្មណ៍ល្អគាត់ចេះនៅផឹងពេលល្ងាចប៉ុន្តែបើតាមអាត្មាស្លាប់បាត់ពិសោធន៍មកធေါ်ច្រើនកើតពេលចិត្តភ្លឺយើងមើលប្រពុតលោកព្រះចិត្តទូតពេលចិត្តទូនរកកុសលទីមួយទៅសៃឈាមរត់ល្អអាហារអត់មាន គឺពោះសទេធាតរត់ស្មើហើយចិត្តត្រង់ទីដេកគឺស្ងប់ស្រឡះដាក់ទៅពលឺគឺឆ្វាច់ហ្មងគឺចិត្តគឺនឹងខ្លាំងរយៈម៉ោង3ទៅម៉ោង5ប្រឡោះប៉ុណ្ណឹងអងអ្នកចម្រើនកម្មដ្ឋានប្រឡោះប៉ុណ្ណឹងម៉ោង3ម៉ោង5គឺប្រកែហ្មងប្រកែណាស់ប៉ុណ្ណឹងមកប្រឡោះមានតែ2ម៉ោងទេដែលដែលដែលល្អបំផុតសម្រាប់អ្នកចម្រើនកម្មដ្ឋានចាំណាកណាវេនកណាមិនអោយយកពីប្រទេស ទឹកចិត្តឲ្យយកពេលល្ងាចពីម៉ោង3ដល់ម៉ោង5គឺជាពេលវេលាសម្រាប់អ្នកចម្រើនកម្មដ្ឋានល្អជាទីបំផុតពន្លឺក៏ល្អស្អីក៏ល្អដែរពេលនោះនឹងមុនសាកបងទៅហើយសិក្ខាបទផ្ទៀងខ្លួនឯងសិក្ខាបទ5 8 10ផ្ទៀងខ្លួនឯងនៃចេតនាទាំងអស់ កន្លែងណាយើងសង្ស័យគាត់នៅបើសភៅប្រហើមើលទៅហើយវាទៅទៀតទៅបាយយើងអីច្រើននេះហើយបើសាមណេរទៀតទៀងវិន័យសាមណេរហើយបើវិខោទៀតទៀងវិន័យវិខោព្រះអង្គបើសិនជាសខាបတ်ព្រះអង្គធ្វើខ្លួនសូមបើតាបတ်ទៅពតក៏កម្មឋានឃើញដែរនឹងបងចាំទៅសម័យទុកជាសិទ្ធមួយក៏ព្រះអង្គឲ្យធំឃើញដែរកម្មឋានដល់ទៅបរាជិតសង្គិរិសេស សូមបីតែសុភាសិតដែលកើតពីការលេងសើចរបស់អង្គទៅរកកម្មដ្ឋានគឺអញ្ចឹងណាពិខុសង្ឃដែលអាចធ្វើនៅឈានសមាបត្តិចម្រើនកម្មដ្ឋានបានគឺអាបត្តិ7កងមិនត្រូវសោះបរិសុទ្ធប្រាជិតសង្ឃិរិសេសផលិត័យបាចតិយៈទុកតទុពិសិទ្ធបរិទេសនិយៈ7កងនោះអត់ត្រូវទេអានឹងបានបានព្រះអង្គព្រោះថាព្រះអង្គ អត់មានចិត្តនឹងទេព្រះអង្គទៅធ្វើអាការទេអង្គុយទៅចិត្តអាសេះអាសោះចិត្តអត់មូលចេះចុះយល់ទេណាពេលអង្គុយទៅចង់មកអាសេះអាសោះចុកដៃចុកជើងអង្គុយអត់មូលចិត្តចេះនឹកដេកផ្ដាស់ចិត្តប្រភ័យចេះធត់រាយងាយនឹងព្រះអង្គចាំទៅតែចេញមេត្រានឹងមកហើយគឺសិលលេបអត់បរិសុទ្ធទេអញ្ចឹងបានត្រូវជំរះបរិមោក តិខោវិន័យវាខ្វះខាតនោះលោកយាយចេញមកហើយសភៅសិល4តាមណេនោះលោកយាយបើសិនជាអត់មានសភៅមើលប៉ុន្តែប្រគិនណាច់ទេណាប្រគិនក្រំតឲ្យរៀនទេតែឈប់រៀនប្រគល់ឲ្យឲ្យលោកយាយវិញអត់តាន់ហើយលោកយាយលោកតាស្ទៀងសខាបត5 8 10និងកម្មបត្តិដោយខ្លួនឯង យើងអ្នកកាន់សិល5យើងដឹងថាយើងស្អាតស្អាតខ្លួនយើងអ្នកកាន់សិល3ដឹងថាស្អាតស្អាតខ្លួនយើងអ្នកកាន់សិល10ដឹងថាស្អាតស្អាតខ្លួនយើងបលៈពួកក៏ដឹងបលៈលមុក៏ដឹងធំក្លិនខ្លួនឯងក៏ដឹងងូតទឹកស្អាតបន្ធំសិនក៏ដឹងដឹងខ្លួនឯងមិនចន្ទនាតភៈតយឯងសិលចេញចំមិនដឹងខ្លួនឯងទៅបើសិនជាយោគី អ្នកបប្រតិបត្តិធម៌ទាំងអស់មិនមិនរវល់ពីសិក្ខាបទមិនរវល់ពីកម្មបទទេរកធម៌ហ្នឹងមួយឆ្នាំក៏រកមិនឃើញដែរអត់ឃើញទេអង្គុយទៅល្ងឹតអង្គុយទៅជ្រុកអង្គុយទៅល្ងឹតដេកអង្គុយទៅរសពរសល់អង្គុយទៅចិត្តផ្ដេសផ្ដាស់ទាំងអស់នឹងសិលអត់ស្អាតហើយនឹងសិលមិនស្អាតហើយហើយបើថាសិលស្អាតអង្គុយទៅស្ងប់ឈឹងកើតបិទេ និងទឹកដាប់តណាអញ្ចឹងណែចម្រើនអាការៈ32ហ្នឹងទៀតណាទៅបដោជាអញ្ចឹងណាបើសិនជាឃើញមួយណាតម្លាក់ចោលអស់ចាប់មួយនឹងយកបរកម្មហើយរសាទុកអេយ៉ាបត់4ព្រោះកើតពេញលំមុំទាំងអស់តែយើងតកបតទៅទៀតបាត់ស្រាន់ណាណា អ្នកចម្រើនកសិនណាយេណាចម្រើនកសិនមកចម្រើនចម្រើនចម្រើនចឹងទឹកទឹកទឹកទឹកទៅតែចេញពលឺខ្វាប់មកចាប់ពលឺនឹងឲ្យជាប់មកណាពណ៌ឲ្យក្រោយចាប់ជាប់ណាកុំកុំលែងណាគេថាឲ្យតែឃើញចេញរវងសិនពណ៌ឲ្យក្រោយចាប់ជាប់ចាប់ជាប់មិនមិនមិនគិតទេឲ្យតែឃើញហើយអាការៈទាំង32ហ្នឹងឲ្យតែឃើញមួយណាគាត់នឹងអង្គុយដូចតែបរកម្មនោះតែឧទាហរណ៍ថា សោះរោងកសតស្មិញស្វារហូតដល់ទៅមកស្អាតតែឃើញស្មិញចេញស្មិញមកព្រះអង្គចាប់ស្មិញឲ្យជាប់បរកម្មសិនស្មិញមួយមកណាហើយលែងកម្មដ្ឋានចោលដល់ទៅទាំងអស់យកតែស្មិញមួយមកបរកម្មទាំងអស់បើចេះមើលស្មិញនឹងរហូតឲ្យដឹកជាប់ក្នុងចិត្តឲ្យកើតទៅជាឧបហនិមិត្តនិងបរិភិកនិមិត្តយកចំមកអត់តណាណាហើយអ្នកជំនឿអាណាបានទេគឺខ្យល់ដំបងដៃគឺខ្យល់វែងបើ តែចាប់ធ្វើខ្យល់ផ្លេចអត់កើតទេចាំហ្មងកំថាអេរលឹកដង្ហើមធម្មតាដេដាឈឹងគួយអត់កើតទេកម្មដ្ឋាននឹងអត់កើតសោះតើតែដំឡើងស្មារតីដំឡើងដង្ហើមនឹងហ្មងព្រឹកហ្មងដកដូចស្នប់នឹងព្រះលោកថាដូចសពលោធិតនឹងបុកឲ្យដល់ដល់ហ្នឹងស្នប់មួយបុកហ្នឹងមកអស់មកអស់ នឹងណាប៉ាអញ្ចឹងអត់មានធ្វើលើបដោទេហុញអស់អស់មកមកថាវែងវែងអស់មកដកតូបដកអស់ដកចេញដកអស់ហើយចាំចំណាំមើលចេះកណាសតិយើងកណាខ្ចូលចូលចេញអស់អស់ចឹងទៅសិតតែណាប៉ាំទេខ្ចូលកាលបូមមកខ្ចូលតែប្រតិកម្មមួយកាលបូមឡើងវើវើចុកអានឹងអានឹងនឹងការដែរការណាការដែរមិនដំងផឹងផឹងដកមក ដល់ដល់ដល់ដល់ដល់ដល់ដល់ដល់យើងយកខ្យល់នោះវាកើតអត់បូមឡើងបូមចុះយើងលែងសឹងដល់តាមខ្យល់នោះមកវាដាក់ខ្យល់នោះឡើងឡើងតាមខ្យល់នោះចុះចុះតាមអានឹងធម៌នឹងកើតហើយនឹងគេហៅថាអាណាបានសតិកើតអញ្ចឹងទៅវងដៃយើងបញ្ជាណាទៅបញ្ជាសិនដូចយើងធាក់កង់អញ្ចឹងប្រឹងសាច់ទៅវងដៃដល់យូរយូរធូរដូចជាន់រហ័តវងដៃស្អីឈរជាន់តែជាន់ជាន់យូរយូរទៅវាវើជក់ជក់ជក់ជក់ជក់អញ្ចឹងទៅ ទៅបន្តិចតិចតិចលោកថាដូចជាងកលឹងគឺថាទាញចោះកណ្ដឹងទាញឡើងកណ្ដឹងសតិហើយបើថាអង្គុយខ្ញុំទេនឹកតែខ្យល់យើងបែបដូចធម្មតាអញ្ចឹងអត់កើតទេទៅបំដកណាបំដកប៉ុនមិនមិនរហូតដល់ផឹងដកបះបឹកបះបឹកមួយងើបមួយងាយទៅចែកទូកទេណាណា គឺថាក៏នំកល់កាយផងយើងទៅផងដកវែងវែងវែងនេះដឹងទៅប៉ុន្តែសតិនៅត្រង់ចិត្តហើយទ្រង់មកចន្លោះនោះសតិយើងទៅជ្រោកទៅនឹងដឹងផងដល់បានទេចឹងយើងស្ដាប់ធម៌ណាសូមធ្វើយោនិសោនស្ការៈទៅក្នុងចិត្តចាប់យកដោយចំណុចមួយមួយម្នាក់ ដើម្បីឲ្យឲ្យកាន់តែល្អប្រសើរឥឡូវនេះក្នុងពេលនេះខ្ញុំកណាតស្មារតីពន្យល់អំពីអការៈសង្កទីព្រោះព្រះអង្គខ្លះលោកបាន ប្រំពឹងបរកម្មពិចារណាទៅឃើញគ្រប់ទាំង32តែមិនទាន់ច្បាស់មិនទាន់ច្បាស់ អញ្ចឹងពាក្យថាមិនតាន់ច្បាស់ហ្នឹងគឺបានន័យថាខ្វះពន្លឺខ្វះពន្លឺពន្លឺវាមិនតាន់មិនតាន់ថ្លាហើយពន្លឺដែលងងឹតហ្នឹងគឺមកពីចិត្តយើងមិនតាន់បរិសុទ្ធចិត្តមិនតាន់មានកម្លាំងបានន័យថាខ្វះពលៈខ្វះពលៈធម៌ ខ្វះពលៈធម៌គ្មានកម្លាំងដល់ចិត្តយើងគ្មានកម្លាំងអញ្ចឹងពន្លឺមិនស្អាតមិនបរិសុទ្ធមិនឃើញច្បាស់អញ្ចឹងបើយើងនិយាយរួមខ្លីមកថាសិលមិនទាន់បានបរិសុទ្ធដែលញ៉ាំងសមាធិមិនទាន់ពេញលេញមិនទាន់ថ្លានឹងមកពីសិលមិនទាន់បរិសុទ្ធអញ្ចឹងយើងចង់និយាយថាអញ្ចឹង ព្រោះសន្លឹកមិនមែនក្រៅអំពីចេតនាទេចិត្តយើងនៅតែចិត្តដែរសោក៏នៅចិត្តសមាធិក៏នៅចិត្តបញ្ញាក៏នៅចិត្តអញ្ចឹងដូច្នេះយើងដើម្បីឲ្យសិលបរិសុទ្ធសមាធិមានការអភិវឌ្ឍរីចម្រើន គឺយើងត្រូវលះបង់បដិពោធបដិពោធបដិពោធមាន10អវកបដិពោធកង្វល់នឹងការគ្រប់គ្រងវត្តកលបដិពោធកង្វល់ក្នុងការគ្រប់គ្រងកូនចៅគណៈបដិពោធ កង្វល់ក្នុងការគ្រប់គ្រងពួកក្រុមលៀបភៈបដិពោតកង្វល់ក្នុងការស្វែងរកលៀបកម្មបដិពោតកង្វល់ក្នុងការងារអធិញ្ញបដិពោតកង្វល់ក្នុងការដើរច្រើនតែដើរច្រើនក៏រំឃើញដែរ ញាតិបាលពលកង្វល់អង្គការសំណុកវងបំរើក្រុមញាតិគំថៈបាលពលកង្វល់អង្គការសិក្សាចូលរៀនទន្ទិញបើកភើមើលស្បយ៉ាងវវល់ងាយមួយមួយមើលសថាបកកម្មបត់ផ្សេងគេថាគំថៈបាលពលគឺកង្វល់ក្នុងការរៀនបសោតរៀនវិន័យរៀនអភិធម្ម ឬក៏រៀនភាសាដទៃដទៃនឹងសត្វតែជាកង្វល់របស់សមថៈយើងរៀននេះដូច្នេះដើម្បីឲ្យសមាធិនេះមានពន្លឺថ្លាសម្រាប់អាចឆ្លោះបញ្ចាំងមើលឃើញនៅអាការៈដែលមាននៅក្នុងរវាងកាយ តែយើងលះបង់បរិពោធ10សមថៈមាន9ហើយបរិពោធនោះគឺសំដៅយកការលះបង់ផ្លូវចិត្តផ្លូវចិត្តយើងហើយចិត្តនឹងផុតចាកនៅសេចក្តីកង្វល់ទាំងអស់ហ្នឹងបានស្ងប់ដល់ពេលចិត្តស្ងប់ទើបកើតពន្លឺគឺលឿងក្រហមសអ រហូតដល់ពន្លឺសក្បុសពន្លឺមើលឃើញរូបអញ្ចឹងសំខាន់ទីមួយគឺលះបង់កង្វល់ហើយពិនិត្យមើលសិក្ខាបទ227ណែទន្ទឹមនឹងការលះបង់សេចក្តីកង្វល់គឺពិនិត្យមើលសិក្ខាបទ227ភិក្ខុបរាជិក4 សង្ឃារិសេស13អនិយត2និស្សកិយៈបាទរិយៈ30សតិកៈបាទរិយៈ92បដិទេសញ្ញៈ4សិក្ខីវត្ត75អធិករណសមថៈ7ក្នុងបរិមោកនិងសិក្ខាបទក្រៅបរិមោកដូចជាការប្រើប្រាស់ដៃជើងការប្រើប្រាស់បាត ការប្រព្រឹត្តនៅបរិខាការចូលប្រគុណការរៀបចំតោកគឺយើងពិនិត្យទៅលើសិក្ខាបទត្រូវបរិមោថែមទៀតអានឹងបានបរិសុទ្ធកាលណាបើសិលរបស់ភិក្ខុអង្គនោះលោកបរិសុទ្ធហើយហើយលះបង់បលិពោទាំង10នេះបានពន្លឺភ្លឺដោយថ្ងៃណាដាច់ខាតគឺពន្លឺភ្លឺដោយថ្ងៃ គាត់លេខឃើញស្អីក៏ស្គាល់ការសង្រួមនៅសខាបោះនាំបានសិលការលះបង់នៃបរិពុទ្ធទាំង9នាំបានសមាធិធ្វើចំណងសិលនេះឲ្យកាន់តែមុតឲ្យកាន់តែមកឲ្យកាន់តែបរិសុទ្ធហើយជាវិច័យនៅនៃកើតនៅសមាធិ ឬថាការលះបង់បរិពោធជាគ្រឿងជំរះរបស់តលក៏បានដែរអញ្ចឹងយើងត្រូវស្វែងរកប្រភពនៃងងឹតងងឹតកើតពីបរិពោធងងឹតកើតពីសល់មិនស្អាតងឹតក្រោមពីខ្វះសេចក្តីសង្រួមនេះងងឹតកើតពីនឹងដែរ ដែលយើងអង្គុយស្មិចចេះល្ងិតមើលឃើញម៉ោង2ស្ទើរមិនស្អាតម៉ោង2ខ្វះការសង្រួមមិនបណ្ឌិត្រីម៉ោង2បរិពោតច្រើន3ចំណុចនៅពេលណា ដែលយើងបានសង្រួមតាមសខាបတ်បរិសុទ្ធនៅពេលណាដែលយើងធ្វើសេចក្តី សង្រួមតាមផ្លូវចិត្តឲ្យបរិសុទ្ធនៅពេលណាដែលយើងលះបង់នៅបរិសុទ្ធឲ្យបរិសុទ្ធពន្លឺកើតឡើងភ្លឺថ្លានៅក្នុងសម័យនោះអញ្ចឹងយើងត្រូវថែមថយតទៅទៀតហើយចំណែកខាងសំណេរដូចគ្នាដែរពិនិត្យមើលសិក្ខាបទ10 តាំងពីសិក្ខាបទទី1ស្ទើរនឹងចិត្តរូបប្រកតៈតែតើមកសិក្ខាបទណាមួយក៏អញ្ចឹងសាមណេរត្រូវពិនិត្យខ្លួនឯងពិនិត្យក្នុងថ្ងៃនេះឲ្យច្បាស់លាស់ក្នុងរយៈកាលមួយទឹកទៀតឲ្យកើតធေါ်គ្រប់គ្នាឲ្យឃើញពលឺខ្លាដូចគ្នាឲ្យកើតនៅរូបឈានដូចគ្នា ពួកយើងអត់មានធ្វើអីក្រោមពីបិណ្ឌបាតឆាន់យើងអត់មានខ្វល់អីផងពិតមែនតែក្នុងអាវាសនេះក្នុងពុទ្ធមណ្ឌលនេះជាកន្លែងសាងសង់ច្រើនក៏ពិតមែនប៉ុន្តែសាសងអត់មានធ្វើអីផងព្រះសង្ឃគ្រាន់តែចម្រើនកម្មដ្ឋានរឿងដែលអត់កើតធម៌គឺគ្មាន រឿងដែលមិនភ្លឺគឺគ្មានគឺត្រូវតែភ្លឺគឺត្រូវតែកើតអញ្ចឹងរឿងដែលមិនកើតមិនភ្លឺមកអំពីសិលមិនស្អាតមកអំពីសេចក្តីកង្វល់ផ្លូវចិត្តមិនចេះចប់មកអំពីការចែកចំចែកមិនចេះចប់អញ្ចឹងយើងតែតែនាំគ្នាពិនិត្យត្រួតពិនិត្យបើថាមិនទាន់ចាំទេយកសិក្ខាបទ យកសភៅដែលកម្មាប្រធាននេះចែកយកមកអានពិនិត្យគ្រប់សិក្ខាបទមើលតើមានសិក្ខាបទណាដែលស្រួលស្រួយយើងអត់មានបប្រតិបត្តិធម៌ហើយធ្វើហីហីកាយវិការមិនកាយប្រហៃអត់ទេទៀតថាប្រឹងប្រែងជាយាមពលៈធរសទ្ធាពលៈ សតិពលៈវិរិយៈពលៈសមាធិពលៈបញ្ញាពលៈនៅត្រូវបន្ថែមកម្លាំងចំណែកខាងលោកយាយលោកតាដូចគ្នាតិចកាន់តែតិចទៀតទៀតណាសខាបត5 8 10កម្មបត20កម្មបត80មើលនោះបរិពូតកង្វល់ អញ្ចឹងយើងត្រូវរៀនប្រើផ្លូវចិត្តឲ្យខ្លាំងបន្តិចព្រោះវហសិក្ខាបទតិចការងារច្រើនដូចសង្ឃសិក្ខាបទច្រើនការងារតិចអបាសបាសកាសិក្ខាបទតិចការងារច្រើនអ្នកធ្វើការងារច្រើនកម្មសិក្ខាបទតិចអ្នកកម្មសិក្ខាបទច្រើនមានការងារតិចអញ្ចឹងអបាសបាសកាដែលមានសិក្ខាបទតិចការងារច្រើនគឺត្រូវតែលះបង់តាមផ្លូវចិត្ត ប្រើពេលវេលាផ្លូវចិត្តពេលណាដែលយើងត្រូវខ្វល់ពេលណាដែលយើងត្រូវលះកុំឲ្យយកខ្វល់មកនៅក្នុងលះជាថាកុំឲ្យយកខ្វល់មកនៅក្នុងលះម៉ោងខ្វល់ម៉ោងលះអ្នកខ្លះគេយកខ្វល់មកនៅក្នុងលះដល់ម៉ោងលះហើយគេនៅតែខ្វល់ដដែលបាទ ដូចថាពេល1ម៉ោងខ្វល់2ម៉ោងលះម៉ោង7ដល់ម៉ោង8ខ្វល់ជាប់ជំពាក់ការងារម៉ោង8ដល់ម៉ោង9ត្រូវតែលះព្រោះអញ្ចឹងកុំនាំយកខ្វល់នៅក្នុងលះចែកម៉ោងឲ្យស្រឡះម៉ោងនេះធ្វើអីម៉ោងនោះធ្វើអីយើងហ៊ានគេហៅថាកាត់ដាច់ចរន្តទៅកុំឲ្យតចិត្ត អ្នកដែលតចិត្តបានន័យថា នៅពេលដែលខ្លួនខ្វល់មួយម៉ោងដល់ពេលម៉ោងក្រោយទៅការអង្គុយចម្រើនកម្មដ្ឋានតាំងនាំយកសេចក្តីខ្វល់របស់មកកើតក្នុងពេលអង្គុយកម្មដ្ឋាន បន្តទៅទៀតអញ្ចឹងនាំខ្វល់មកក្នុងលះនៅក្នុងនាំលះទៅនៅក្នុងខ្វល់ដល់ពេលលះខ្លាំងទៅភ្លេចដាំបាយហូបអត់ដាក់អត់បាយស៊ីខំជាមិនដាំបាយខ្លួនហូប អញ្ចឹងខ្លួនត្រូវការដាំបាយមិនគិតនាំនេះដាំគិតពីលះលះមិនដាំបាយអញ្ចឹងនាំយកលះម៉ោង9នេះម៉ោង8ទៅម៉ោង9មិនទៅដាំបាយម៉ោង9ម៉ោង10អញ្ចឹងអត់អីខុសដល់សំបត្តិបាទអញ្ចឹងក្រហោះសខាបត្តិតិចការងារច្រើនបើអញ្ចឹងតធ្វើម៉េចក៏ចែកម៉ោងយើងចែកម៉ោងហ្នឹង ម៉ោងណាធ្វើអីម៉ោងណាធ្វើអីឲ្យប្រកបឥឡូវយើងមានម៉ោងណា7 9ជាម៉ោងលះទី5ជាម៉ោងលះសល់ម៉ានម៉ោងខ្វល់ខ្វល់ដាំបាយខ្វល់បោកខោអាវខ្វល់អនាម័យខ្វល់ធ្វើនេះធ្វើនោះ ពួកយើងនៅសខាបតតិចអញ្ចឹងមានម៉ងខ្វល់ច្រើនมันខ្វល់ក៏អត់អីហូបដែរពួកលោកយើងរកកាន់តែចាំលោកអញ្ចឹងយើងសន្សំបុណ្យដែលកើតពីទៀនខ្លះសន្សំបុណ្យកើតពីសិលខ្លះសន្សំបុណ្យកើតពីភាវនាខ្លះចែកម៉ោងអ่ะ បើចង់បួសលោកសង្ឃបួសម៉ាត់ដែរបើតាអាចសង្ឃឹមមើលយាយទៅមួយយាយចាប់សន្សរអាចជាតិនេះបើចង់បួសដល់ចាប់ចិត្តក្រោយចិត្តក្រោយកើតមកស្អីអត់ទៀតចោតដល់ផ្ទះស្អាតវិត្រីមានផ្លូវខ្លះព្រោះសម័យព្រះមានវិខុណី អញ្ចឹងនិយាយចង់អួតចង់រកស្អាតវិស័យបានតោះឲ្យបុត្រខ្លួនណៃនៅក្នុងសម័យនេះអស់ពេលហើយអស់សង្ឃឹមហើយប៉ុន្តែនៅមានសង្ឃឹមត្រង់វាសធ្វើទៀនខ្លះធ្វើសិលខ្លះធ្វើភាវនាខ្លះតាតាគាត់មានសង្ឃឹមតែគាត់ខ្ជិលគាត់អាចបួសបានតែគាត់មិនបួសព្រោះគាត់ខ្ជិលគាត់និយាយនិយាយចង់បួសតែអត់មានច្រកចេញបួស ណាយាយគាត់ចង់បួសយាយខ្លះចង់បួស តែចេញមិនរួចព្រោះភេទជាស្រីបួសមិនបានអស់សង្ឃឹមនឹងការបួសដែលហេតុតែខលវិន័យមិនត្រូវបួសរីតាគាត់មានខលវិន័យសម្រាប់បួសតែគាត់ខ្ជិលគាត់ត្រឡប់ទៅធ្វើជាកុហកវិញដែលយល់ឃើញថាគណៈបួសទៅចោលយាយចោលកូនចោលចៅដែលឆ្លាស់ពេក កាលណាបួសទៅខ្លាចខ្លែងចាស់ប្រណិបត្តិបានអញ្ចឹងអាងកូនអាងចៅអាងយាយអាងចាស់ចំណែកព្រះអង្គស្រួលប៉ុន្តែកំអាងសឹកព្រះអង្គក្មេងស្រីមិនយត់អាងសឹកក៏ថងឃើញអីអញនៅចាស់ទៅទៀតសឹកមកសាសិនដល់ព្រះអង្គចាស់ឯចាស់ពេក ធំទៅមួយកុំអាងចឹងត្រូវអាងអីអាងសេចក្តីព្យាយាមប្រឹងប្រែងនោះវិរិយពលៈណាវិរិយពលៈបុគ្គលណាដែលមានសេចក្តីព្យាយាមក្នុងអរិយាប័ត្រគ្រប់អរិយាប័ត្រ9បុគ្គលនោះឈ្មោះថា ជាអ្នកនឹងកើតធនក្នុងពេលឆាប់ឆាប់វិរិយេនទុក្ខមច្ចេតិអ្នករួចចាកសេចក្តីទុក្ខដោយព្យាយាមឃើញបងមើលអ្នកចែកទុក្ខកាត់បឹងតែរលកខំខំតើគេឆ្លងបានដោយសារដោយសារព្យាយាមរបស់គេ គេព្យាយាមចែវចោលតែផុតរលកធំធំដល់ក្រោយយ៉ាងណាមិញសង្សារវត្តទុកដូចជាសមុទ្រយកគេទុកដូចជាអ្នកចែវទូកគេខំប្រឹងចម្រាញ់គេខំប្រឹងឆ្លោប្រនិបត្តិធម៌មិនដាក់ធរៈទាំងយប់ទាំងថ្ងៃទីបំផុតគេត្រូវបានដល់ត្រើយគឺអមតៈមហានិព្វានអញ្ចឹងកំណត់ធរៈ បងលះលះបងកលេសដោយនៅវេចកនៅដាក់កាត់បឹងនៅក្នុងបឹងមួយទឹកមិនហូរហើយមិនចកនៅក្នុងបឹងហើយចកក៏មិននឹងទៅណាទឹកក៏នៅនឹងចកក៏នៅនឹងអ្នកដើរកាត់ក៏នៅនឹងបើសិនជា អ្នកដើរកាត់ទាំងអស់មានសេចក្តីជាយើងវេចកឲ្យដើរទៅ វាសណ្ណប្រឡោះជើងនេះវែកទៅមុខមានផ្លូវមានផ្លូវដើរទៅវែកទៅខាងក្រោមជិតឈឹងប៉ុន្តែបើនៅវែកចោលនិយាយទៅវែកហើយគេចិត្តតែព្យាយាមដើរគេមិនខ្ជិលគេនឹងបានដល់គូកហើយចោនៅតែចោដដែលចោនៅតែពេញបឹងតែមនុស្សដល់គូកតែផុតយ៉ាងណាមិញកិលេសនឹងចិត្តកិលេសចោ បង់ទុកដូចជាសង្សារវត្តយកគីទុកដូចជាអ្នកដែលកាត់ចោលរៀបជាទោសៈមហៈតែងរូបរិទ្ធចិត្តសត្វលោកតែបើសិនជាយកគេនោះព្យាយាមបណ្ដឹងព្យាយាមសង្កត់ព្យាយាមបំបងព្យាយាមច្រានចេញណារាល់តែថ្ងៃអត់ទៅហាត់ស្កត់ជាប់ បើຕົកជាមិនដាច់ស្រាច់ទៅខាងណាក៏ដោយក៏នៅតែទៅមុខរហូតមួយឆ្នាំពីរឆ្នាំបីឆ្នាំបួនឆ្នាំចេះទៅមុខរហូតហើយយើងអត់ដឹងថាយើងចេញផុតចាកទុកតែស្បតែតែព្យាយាមយូរយូរទៅច្រានកលេសយូរយូរទៅសង្កត់ចិត្តយូរយូរទៅស្រាប់តែថ្ងៃណាមួយបានសម្រេចលទ្ធផលដោយសារកម្លាំងដែលជាយាមដែលយើងប្រឹងវែកកិលេស ហើយដើរកាត់កិលេសក្នុងសង្សារវដ្តនៅក្នុងពេលដែលដល់វេកតគេធ្វើដំណើរទៅតែងកើតទឹកដីខុចតែងនិយាយថាយ៉ាប់ណាស់វេកដដែលដដែលចកដដែលដដែលមួយជាហ៊ានផត់នៅមួយជាហ៊ានទៀតខុចណាតែងតែមានជាធម្មតា តែយល់គេយល់អ្នកវ័យចុះគេយល់ឃើញថាចុះបើទិសដៅខ្លួនត្រូវទៅត្រឹមនឹងហើយនឹងខលដូចមិនបានព្រោះខាងក្រោយຕົកច្រើនអញ្ចឹងគេត្រូវទៅទៅដល់ក្រោយ នៅពេលណាគេដល់គោកពេលនោះគេបានស្រានគេបានសន្និភាពតាមផ្លូវចិនគេក៏លែងផលលមាស់ជាមួយនឹងចោធម្មតាយោគីដែលកំពុងតែបប្រតិបត្តិធម៌តែមានកិលេសក្រប សង្កត់ចិត្ត ផ្សាយដល់សេចក្តីឃើញត្រង់ម្ដងម្ដងរាគៈដដែលដដែលខំចិត្តណាទោសៈដដែលដដែលលោហៈដដែលដដែលកិលេសចិត្តក៏សង្កត់ចិត្តដដែលដដែលអញថាប្រឹងថាកំអោយមកនៅតែមកដូចជាឃើញពេកណាប៉ុន្តែគេនៅតែអត់លះបង់នៃការច្រានចោលនៅកិលេសគេអត់ គេអត់លះបង់ចោលគេនៅតែសង្កត់គេនៅតែរឹងគេនៅតែចាគេនៅតែព្យាយាមកើតផលិតកើតផលិតកើតលះកើតលះគេធុញបដាគេលះបដាដល់ទីបំផុតនៅក្នុងថ្ងៃណាមួយគេនឹងលះបង់កិលេសជាសមិឆេតបហាមលះបង់កិលេសដាច់ជាដល់និព្វានពេលនោះឈ្មោះថាសេចក្តីសុខស្ងប់ជាងក៏ថតថេងលែងប្រែប្រួលដូចគ្នា អញ្ចឹងធម្មតាទៀតនៅប្រតិជនដោយវេកោតែសំខាន់គឺសេចក្តីព្យាយាមធ្វើយ៉ាងម៉េចកុំឲ្យដាក់ទុរៈថ្ងៃហ្នឹងរមឃើញរហូតទៀតរមឃើញរហូតទៀតរមឃើញរហូតទៀតនៅតែបរកម្មអញ្ចឹងយើងត្រូវកំណត់ព្រំដែនថា ការដែលមិនធ្វើដំណើរទៅមុខតាមផ្លូវចិត្តគឺជាកិរិយាកើតមិនចេះចប់ឈឺមិនចេះចប់ស្លាប់មិនចេះចប់ក្នុងសង្សារវដ្តការប្រត់ព្រះក៏មិនចេះចប់ការប្រមូលនៅទីវត្ថុទ្រព្យសម្បត្តិក៏មិនចេះចប់ហើយការដាក់ចោលក៏មិនចេះចប់អញ្ចឹងមានតែពៀនមួយទៀតដែលក្រក់មួយយ៉ាងស្រួលដែលសពអញ្ចឹងធ្វើដំណើរពីលោក3ទៅកាន់សន្និពានគឺព្រឹកការលះបង់នៅតណ្ហានៅកិលេសអញ្ចឹងបើកិលេសកើតឡើងព្រះអង្គកុំចោលចាញ់កុំអង្គកុំបងកុំធុញ ធម្មជាតិព្រោះយើងកើតនៅនឹងយូរហើយធម្មជាតិតែតែក្រិតនឹងកត់ចិត្តអញ្ចឹងចេះតែ ប្រឹងរញប្រឹងច្រានទៅប្រឹងលះទៅថ្ងៃបន្តិចថ្ងៃបន្តិចអ្នកលះបងកលេសព្រះលោកថាមានសភាពប្រហែលគ្នានឹងអ្នកកាត់ព្រៃឈើលើផាន់នេះឲ្យសុខឲ្យគេកម្មកបិតកម្មមានកម្មមានកបិតឲ្យគេកាប់ កាប់យូរយូរយូរទៅសរមានកម្បិតដោយកាន់ដៃដាច់ខ្មៅបាត់ទៅតែអ្នកកាប់នឹងអត់ដឹងថាក្នុងមួយថ្ងៃនឹងត្រូវអស់អស់នៀតនឹងប្រមាណលីទេឬក៏សឹកប្រមាណលីទេអត់ស្រាប់តែដល់ថ្ងៃដាច់ដាច់យ៉ាងណាមិញយោគីដែលលះបង់កិលេសសពថ្ងៃអត់ដឹងថាកិលេសរបស់ខ្លួននឹងទៅជ្រុះឬក៏ត្រូវបាត់មកខំមកគីឡូមកលីមកនៀលអត់ទេ ចិត្តកើតច្រើនទៅកើតច្រើនទៅកើតច្រើនទៅពេលណាចូលសមាធិសងំសងំអញ្ចឹងទៅស្ងាត់ទៅពេលណាចេញឡើងវិញឃើញនៅឃើញនេះជ្រើមកវិញចិត្តនឹងឈួលអញ្ចឹងធម្មតាប៉ុន្តែបើយើងចិត្តតែព្យាយាមលះយូរយូរទៅសារកលេសហ្នឹងបាច់អស់នៅក្នុងថ្ងៃណាមួយពេលនោះបាទសម្លេចខចន្ទពៀន ធម្មតាចឹងដូចតែគ្នាអញ្ចឹងកំតដាសុរៈដាក់បតីថាអាត្មាអញនឹងកើតធរក្នុងពេលណាមួយដោយសារអំណាចនៃសេចក្តីព្យាយាមគ្រប់អរិយាបថ9ដេកដើរឈរនឹងអង្គុយយោបណៈធម្មនធម្មបរិសណ្ណវិហារទេសមិច្ចបរិសណ្ណអនុធម្មចារិសក្ការោតេគ្រុក្រោតេមាននិតេពោជេតេបរមយពោជេយបរិបត្តិពោជេយ អ្នកឯណានមួយຕົកជាពិខុពិខុនៅបាសបាសកាជាអ្នកគោរពបប្រតិបត្តិនៅប្រខយយកប្រខតណែមកជាអារម្មណ៍ហើយប្រព្រឹត្តនៅជាប្រកដីក្នុងអរិយាបទដោយតែឆំគីអ្នកនៅឈ្មោះថាជាអ្នកធ្វើនៅសេចក្តីរាប់អានធ្វើនៅសេចក្តីស្រឡាញ់គោរពធ្វើនៅសក្ការៈបូជាដល់ប្រសិទ្ធភាពគុតដោយការបូជាដល់10ឃើញទេនេះនេះយកធေါ်ក្នុងអរិយាបទអញ្ចឹងទៀតថា គង់ក្នុងវិហារធម៌ណាវិហារធម៌នោះវិហារធម៌នោះអ្នកនៅក្នុងធម៌ជាប្រកដីអញ្ចឹងព្រះអង្គណា ដែល នៅក្នុងអនាបានទេដូចដើរឈរអង្គុយនៅក្នុងអនាបានទេព្រះអង្គអំណាចនៅក្នុងអការៈទាំង32ដូចដើរឈរអង្គុយកុំឲ្យដាច់ចរន្តអារម្មណ៍ណាមួយអំណាចនៅក្នុងប្រសិនព្រះអង្គដូចដើរឈរអង្គុយក្នុងប្រសិន នេះវិលជាប់យ៉ាងហ្មងនៅក្នុងសម័យណាដែលយើងបាន ចងចិត្តយើងឲ្យចត់ចំពាក់នៅក្នុងកសិនឬក៏អក្សរទាំង32ឬក៏ដង្ហើមចេញចូលឈ្មោះតែយើងបានធ្វើនៅសេចក្តីសង្រួមក្នុងសិលផងឈ្មោះថា យើងបានញ៉ាំងសខាបត227របស់យើងបរិសុទ្ធផងឈ្មោះតែយើងបានលះបង់កង្វល់10ផងនេះណាទៅណានេះ ដែលពេលណាសតិយើងតាំងនៅក្នុងធម៌តែមួយជាប្រកដីគ្រប់វេទយបទ9ពេលហ្នឹងព្រះអង្គស្មត់ថាសិលបរិសុទ្ធផងលះបង់សេចក្តីកង្វៃកង្វល់ក្នុងចិត្តផងស្មត់ថាព្រះអង្គលះបង់បដិពោធផងអញ្ចឹងនៅក្នុងទីនេះ គឺមានឱកាសច្រើនណាស់អង្គុយចម្រើនក៏បានចង់ក្រំក៏បានគឺមានឱកាសច្រើន ហើយគ្មាននរណាមួយមកញោមញីយើងទេក្រៅអំពី ចិត្តយើងព្យាយាមខ្លួនយើងយកគេដែលដែលលោកនៅក្នុងខសពគ្រប់សូម្បីតែលោកឆាន់ក៏នៅក្នុងសមាធិដែរលោកបੰបាក៏នៅក្នុងសមាធិដែរលោកធ្វើអីក៏នៅក្នុងសមាធិដែរ ព្រះអង្គត្រូវយល់ថាការបញ្ចូលកម្មដ្ឋានដូចជាការសាក់នៅថ្មទូរស័ព្ទបើថ្មគេទៅដាក់ដាក់សាក់ទៅរហូតពេញទៅរហូតតែព្រះអង្គប្រើលេងសាក់អស់ភ្លើងដូចគ្នាយ៉ាងណាមិញបើពេញទៅចិត្តយើងនៅតែសាក់លបង ទៅចូលភ្លើងសក់រួមបកកស្មីស្បែកឬក៏រលឹកដង្ហើមផ្សេងទៅឬក៏កសិនចិត្តយើងកាន់តែទុំកាន់តែចាស់បារមីកាន់តែកើនចម្រើនកាន់តែខ្លាំងសេចក្តីបរិសុទ្ធកាន់តែមាត់កលេសកាន់តែថយអានុភាពកម្មដ្ឋានកាន់តែខ្ពស់យូរយូរកើតពលិផ្នែកនេះมันកើតសោះអង្គុយយូរយូរសត្វកើតគ្មានពលិសោះអង្គុយយូរយូរចេញពលិមានឃើញសោះអង្គុយយូរយូរសត្វទៅឃើញ នេះមកចិត្តព្រះអង្គចិត្តប្រចាស់ខ្លារតណៃព្រោះចិត្តនឹងវានៅក្នុងធម៌គ្រប់ម៉ោងហើយគ្រប់ពេលវេលាហើយគ្រប់ដង្ហើមចេញចូលទៅហើយគ្រប់អរិយាបទទៅហើយគ្រប់វិញ្ញាណទៅហើយគ្រប់ពេលវេលារៀបស្័យថ្ងៃនឹងយប់ទៅហើយអញ្ចឹងអត់យូរទេអត់យូរទេអ្នកគ្មាននិស័យត្រឡប់ជាមាននិស័យ អ្នកមាននិស័យខ្ចីក៏คล้ายទៅជាអ្នកមាននិស័យចាស់អ្នកមាននិស័យចាស់ក៏คล้ายទៅជាអ្នកមាននិស័យចាស់ខ្លាឃើញទេនេះពួកយើងយើងបង្កើតនិស័យបង្កើតអត់មានទេបង្កើតឲ្យមានមានហើយបង្កើតឲ្យមានថែមទៀតដូចជាផ្លែឈើទៀតមុនដំបូងផ្កា តែបើខ្យល់មិនជ្រុះខំចិត្តតាក់តែងយូរយូរបានទៅជាក្តឹបតែក្តឹបបានទៅជាចាស់ចាស់បានទៅជាទុំ មិនចេះបើផ្លែឈើនៅតងគឺមានចលនាចាស់រៀងរាល់ថ្ងៃកុំឲ្យតែចាក់តងយ៉ាងណាមិញបើសិនជាយោគីមានចិត្តជាប់ក្នុងកម្មដ្ឋានដំណើរនៃការចាស់ខ្លានៃនិស័យចេះតែមានរហូត តែបើផុតចាក់ទៅលះបង់កម្មដ្ឋានហើយគឺរឿងផ្សេងបានទៅជាចំណៃនៃសត្វចិត្តដទៃអញ្ចឹងយើងអ្នកបង្កើតនិស័យយើងអ្នកបង្កើតនិស័យយើងអ្នកបណ្ដោះនិស័យយើងជាម្ចាស់នៃខ្លួនជាម្ចាស់នៃខ្លួនជាអ្នកបង្កើតធរជាអ្នកបង្កើនធរជាអ្នកត្រាស់ដឹងធរ ខ្លួនយើងទាំងអស់អត់មានស្អីក្រៅពីខ្លួនយើងទេចុះព្រះសម្ដែងថាមនុស្សពពទាំងកមៀធម្មៀមនុស្សសេដ្ឋាមនុស្សមយា មនសាចេបសន្នេណភាសទេវាចរោទេវាណាដូចថាធរទាំងអស់គឺមានចិត្តធំ ចិត្តដើមមុនប្រសាវិចិត្របឋមចិត្តទីចិត្តល្អក៏មកពីចិត្តសម្រាប់ធរក៏មកពីចិត្តសុខទុក្ខតាមពីចិត្តទាំងអស់ នេះសុខអង្គប់កើតពីចិត្តទាំងអស់គ្មានអីក្រៅពីចិត្តទេហ៎អញ្ចឹងពេលនេះជាឱកាសដែលយើង ប្រព្រឹត្តនៅព្រហ្មចរិយធម៌ដោយងាយងាយហើយពាក្យថាមិនកើតធម៌គឺគ្មានណាមកដល់ទៅនឹងហើយពាក្យថាមិនកើតធម៌គឺត្រូវប្រើពាក្យថាគ្មានហ្មង ពីព្រោះអង្គនៃព្រមចរិយធម៌មានសពគ្រប់ទី1ឱកាសអាកាសធាតុទី2ទីកន្លែងបរិស្ថានទី3អាចារ្យបង្រៀនធម៌អញ្ចឹងនៅតែបណ្ដោះសធាននិងនិស័យគឺសេចក្តីព្យាយាមខ្លួនឯងតែប៉ុណ្ណឹងគឺចប់បង្កើតអត់មានរឿងអីដែលមិនកើតទេត្រូវតែកើតទាំងអស់អ្នកគ្មាននិស័យបែបមិនក៏ដោយក៏ត្រូវតែដក ដែលព្រះសម្ដែងថាសតិបដ្ឋានសោតដែលចម្រើនអស់7ឆ្នាំបានសម្រេចអនាគតរហ័តសម្រាប់បុគ្គលអ្នកគ្មាននិស្ស័យណាមិនមែនមាននិស្ស័យសម្រាប់បុគ្គលអ្នកគ្មាននិស្ស័យ7ឆ្នាំអស់បើអ្នកមាននិស្ស័យសម្ដែងព្រឹកព្រះដឹងងាយសម្ដែងថ្ងៃនេះព្រះដឹងស្អែកខែនេះខែក្រោយឆ្នាំនេះឆ្នាំក្រោយសម្រាប់ 7ឆ្នាំហ្នឹងគឺសម្រាប់អ្នកដែលមាននិស្ស័យនឹងចងចាំអាម៉ាត់នេះឲ្យមែនទេអ្នកមាននិស្ស័យមិនចាំបាច់7ឆ្នាំទេអ្នកថ្មីចេះហ្នឹងគេលោកសំដែងថាអ្នកថ្មីចេះដែលត្រូវមកចម្រើននិស្ស័យ7ឆ្នាំហ្នឹងដាច់ខាតត្រូវតែបានអនាគានឹងប្រារហ័តបើអ្នកមាននិស្ស័យមិនចាំដល់ហ្នឹងទេថ្ងៃនេះស្អែកហើយ អញ្ចឹងខ្ញុំបណ្ណាអាត្មានឹងសង្ឃឹមថាព្រះអង្គនឹងលើកយកលោកតាត្រូវតែចែកកម្មដ្ឋានទាំងអស់នៅក្នុងពេលនេះមិនចាំគ្រាក្រោយទេហើយក៏មិនចាំឱកាសណាទេគឺពេលនឹងគ្រានឹងហើយព្រះអង្គត្រូវចងចាំទៀតខ្ញុំបណ្ណាមួយម៉ាត់ថាយកធေါ်ជាប្រកដីនេះចាំមួយម៉ាត់មិនបានបើមិនចាំអីក៏ចោះឲ្យចាំមួយម៉ាត់ថា យកធម៌មកជាអារម្មណ៍ឲ្យជាប្រក្តីដាំបាយក៏ធរងូតទឹកក៏ធរឆាន់តែក៏ធរដើរទៅមុខក៏ធរដើរថយក្រោយក៏ធរងាកឆ្វេងក៏ធរងាកស្ដាំក៏ធរបណ្ដាក៏ធរឆាន់ក៏ធរចូលប្រគុំក៏ធរចេញក៏ធរដេកក៏ធរខោក៏ធរដើរក៏ធរ ថយក្រោយកធទៅមុខកធធ្វើម៉េចឲ្យបានចឹងថាធ្វើម៉េចទៅថាឃ្លានធ្វើម៉េចក្រៅអំពីធ្វើទេព្រោះចែកចិត្តយើងណាតែចិត្តយើងថាទីអញអត់មានស្អីទេ គឺស្មាត់ដីអញត្រូវតែតាំងនៅក្នុងថលជាប្រកដីតាំងចិនចឹងចិត្តហើបអត់បានចិត្តកិច្ចឲ្យបាននៅក្នុងធម៌រហូតតើទៅវត្តសទ្ធាពលៈជំនឿបង្កើនសទ្ធាពលៈធ្វើយ៉ាងម៉េចនៅក្នុងធម៌ការដែលទាំងសាអ្នកមិនកើតបែបម៉េចគឺត្រូវតែកើតទាំងអស់គ្មានស្អីក្រៅពីកើតទេ ធ្វើម៉េចឲ្យ នៅក្នុងធម៌ជាប្រកដីកាលណាបើចិត្តយើងនៅក្នុងធម៌ជាប្រកដីហើយឈ្មោះថាខន្តីធម៌បានឯងឈ្មោះថាមិននិយាយស្ដីបានឯងមិនខំប្រឹងតាំងថាអត់និយាយទេហេមិនខំប្រឹងតាំងដល់ខ្ញុំអានេះអត់និយាយមិនទេវាគ្មាននឹកឃើញនិយាយព្រោះភ្លេចបាត់ហើយអ្នកដែលគេតាំងនៅក្នុងធម៌ជាប្រកដីរហូតដល់គេលែងដឹងថាគេមានម៉ែមានអីទៅទៀត អត់ដឹងមានផងអត់នឹកឃើញម៉ែឪបងប្អូន កូនចៅរហូតដល់គេអត់នឹកឃើញដល់ខ្លួនគេនឹងជាស្អីផងរហូតដល់មិនដឹងបានគិតថាខ្លួនត្រូវឈឺត្រូវជាត្រូវហើយត្រូវហត់អត់ពួកវានៅក្នុងធម៌ជាប្រកដីដែរបាននៅថាវាមកធម៌ហ្នឹងវាជើទៅក្នុងរូបធម៌មួយ ហើយតែខ្លួននៅពលឺភ្លឺស្វាងអត់ដើរក្នុងក្នុងរូបណា នៅពេលណាដែលចិត្តយើងខិតនៅក្នុងធម៌ជាប្រក្តីទៅណាចិត្តហ្នឹងគឺកាត់កាត់គ្រឿងតក្នុងរូបខណ្ឌចិត្តយើងហ្នឹងគឺថាផុតពីរូបខណ្ឌអណ្ដែតនៅខាងក្នុងដល់ស្លាមួយដល់បរិសុទ្ធមួយ នៅក្នុងលោកគឺរាងកាយហើយសង្សារវត្តចិត្តយើងអណ្ដែតជាប់ភ្លឺរហូតភ្លឺស្លារហូតតែហ្នឹងឯងដែលកណាចង់ទូលថា នៅក្នុងសម័យណាដែលចិត្តយើងភ្លឺស្លារហូត អត់ដែតនៅក្នុងលោកនៅក្នុងសម័យនោះគាទាំង6សិតតែជាទួវត្តធម៌ទាំងអស់ចេញតាមធានាឆ្វាចទៅទាំងអស់កន្លងផុតនៅអវិជ្ជាឃើញទេគេហៅឧត្តបាតិយាននឹងឧត្តបាតិអាឡាកោឧត្តបាតិបញ្ញាឧត្តបាតិពលិព្រឹសង្កាឡើងហើយវិជាកាលឡើងហើយបញ្ញាកាលឡើងហើយ ថ្លាចិត្តយើងថ្លាបរិសុទ្ធវិញ្ញាណមួយថត់ក្នុងលោកដ៏បរិសុទ្ធថ្លាអណ្ដែតជាប់កលែងឃើញកន្លងនៅតណ្ហាទៅជាលឺស្ទើរសំឡេងកន្លងនៅតណ្ហាចំមកខំក្លិនកន្លងតណ្ហាដាប់ប៉ះរូបកន្លងតណ្ហាកាយប៉ះក្តៅត្រជាក់កន្លងតណ្ហា ចិត្តនឹកស្នឹកអារម្មណ៍កន្លងតណ្ហាវិស័យទាំងអស់តណ្ហានុស័យលែងមាន ចិត្តនឹងផុតស្រឡះបរិសុទ្ធមួយស្ថិតនៅក្នុងលោក ប៉ុន្តែដូចកណាទូលចឹងថាបញ្ញាដែលកើតឡើងមានសភាពបែបនេះ គឺកើតមកពីសកដីនៃចិត្តនៅក្នុងពធនៅយោបដធម៌មានធម៌មកប្រដេបណ្ណោមិញបកលណាមួយជាអ្នកគង់ក្នុងធម៌យកធម៌មកជាអារម្មណ៍ឲ្យជាប្រកដីឃើញទេប្រកដីណាទៀតធម្មតាជានិច្ចកាលជានិរន្តរកាលគ្រប់ពេលវេលាអញ្ចឹងខ្ញុំណាយល់ថារឿងអីដែលធ្វើមិនបាន រឿងស្អីដែលធ្វើមិនបាន គួរតែធ្វើបានត្រូវតែធ្វើបានអញ្ចឹងព្រះអង្គត្រូវនៅក្នុងអរិយាប័ត្ររហូតដំណាក៏ធរដែរអញ្ចឹងពាក្យថាសមាធិបានឯងពាក្យថាសង្រួមបានឯងពាក្យថាសេចក្តីស្ងប់រងាប់បានឯងគឺកើតឡើងខ្លួនវា មានអីលំបាកអត់អញ្ចឹងតាំង7ថ្ងៃនេះពីម៉ោងនេះទៅចាប់ពីម៉ោងទៅ7ថ្ងៃទៀតតាំង7ថ្ងៃនៅក្នុងវិហារធម៌គ្រប់អង្គអង្គណាការៈការៈប្រកដីអង្គណាកតិនកតិនប្រកដីអង្គណាណាបាអនាបាប្រកដីអត់មានពេលចន្លោះ គ្រប់វិរៈដង្ហើមចេញចូលវាលែងក្តីលក់នឹងអកថានអរិយាប័ត្រព្រះអង្គប្រឹងដល់7ថ្ងៃព្រះអង្គបានបន្តបន្លឺភ្លូថ្លាឆ្វាយទាំងអស់នៅក្នុងពុទ្ធធម៌នុលពលលឺភ្លឺថ្លារហូតដល់ព្រមលោកនេះនៅក្នុងធម៌នោះរហូត និង7ខែទៀតយើងជួបគ្នាបន្តិចបន្តួចបានហើយមិនបាច់និយាយស្ដីច្រើនគឺសំខាន់គឺកិច្ចប្រណិប័តធ្វើមិនឲ្យខ្លាំងមានអីពិបាកអត់ផងម៉ោងបិណ្ឌតបិណ្ឌបរកម្មបដាបើកបាបបដាដាក់បាបបដាសូត្រធម៌បដាម៉ោងឆាន់ឆាន់បដានិធធម៌បដា ឆាន់ទឹកឆាន់បដានឹកធម៌បដាអោ